សូមជូននេតិសន្តានាព្រះធម៌សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពុតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្តានាព្រះធម៌ដូចតទៅ សូមអនុមោទនី ជាបឋមខ្ញុំកណាសូមនមស្ការក្រាត់ផ្សាយបង្គំចំពោះប្រជុំ3នៃបត្រៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះលោកលោកសូមក្រាត់ផ្សាយបង្គំចំពោះគុណចាស់វិធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមជូនពរលោកលោកស្រីអ្នកនាងកញ្ញាញញុំពុទ្ធបរិស័ទទាំងអស់អនុមោទនាស្ដាប់នៅធម្មសាកិច្ឆាគឺការសន្ទនាប្រធមប្រចាំថ្ងៃសុខថ្ងៃនេះគឺថ្ងៃសុខ 700ខែបោះឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី13ខែមករាឆ្នាំ2023សូមស្វាគមន៍ អនុមោទនាញាតិញោមពុទ្ធបរិស័ទស្ដាប់នៅ ធម្មសាកិច្ឆាដែលមានការនិមន្តចូលរួមពីគុណចាស់មួយព្រះអង្គគុតគឺជាមួយនឹងខ្ញុំកណាជាគម្រប់2អង្គគឺគុណចាស់និមន្តមកពីខាងវត្តរស្មីរតនសាមគ្គីទីក្រុងព្រិស្បិនដោយសេចក្ដីគោរពជាថ្លាទេណាថ្ងៃនេះគុណចាស់យើងវត្តអវត្តមាន ធម្មកថាមួយព្រះអង្គហើយនឹងញោមបាសិកាមួយនាក់អត់បានចូលរួមតាក់តងអត់បានញោមគុណចាស់វាញាណសារណោមទឹកញោមសវណ្ណគាត់មាន នៅម្ដាយកំពុងតែឈឺធ្ងន់ជរាពីតឡើយគាត់អត់មានពេលដើម្បីចូលរួមក្នុងកិច្ចសន្ទនាជាមួយនឹងយើងទាំងអស់អង្គដូច្នេះនៅសល់គុណចាស់មួយព្រះអង្គតស៊ូជាមួយខ្ញុំបណ្ណាអញ្ចឹងទៅក៏អឺការសន្ទនានេះគម្រប់1ម៉ោងបកគោលគុណចាស់មកទៅ ដូចជាហត់តិចដែរថ្ងៃនេះអញ្ចឹងគុណចាស់មានអឺនិមន្តមកជួយជួយផលមកទាំង ណាទៀតជួយតាមជួយសួរសំណួរឲ្យហត់ថែមទៀតឥឡូវគាត់ចាស់សូមស្វាគមន៍គាត់ចាស់និមន្តចូលសម្ដែងតែម្ដងទៀតសូមនិមន្តទេអត់តានបានអឺសេវីត អត់ទាំងអនសៀទេអឺថ្ងៃនេះគឺយើងចូលក្នុងប្រធានបទបន្តការពិសាបដាមុនគឺ បតានមោទនីគឺការត្រេកអរអនុមោទនីនៅប៉ុនរបស់អ្នកតីដូច្នេះថ្ងៃនេះបន្តនឹងមិនដឹង ជាចប់ឬមិនចប់យ៉ាងណាចាំគុណចេះញើសរណោចូលមកចុងក្រោយចាំសប្តាហ៍ក្រោយបញ្ចប់តែម្ដងថ្ងៃនេះគាត់ថា គ្រាន់ថាជជែកគ្នាវិធីពីនេះមនុស្សខ្លះហើយនឹងចូលក្នុងធានបត់ដែរតែម្ដងទៀតលោកអគុណចាស់បានសៀហើយឥឡូវក្រៅមិនបានអីវរយាយថែមទៅទេឡានឯងបាន3នាទីដែរចឹងពលគុណចាស់អស់អស់ណាមុនអាចជាបឋមខ្ញុំបកណាសូមនមស្ការ ចំពោះគុណព្រះ សម្មាសម្ពុទ្ធគុណប្រធัวគុណប្រសង់ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ពួងខ្ពស់សពសពការទាំងពួងសូមនមស្ការប្រធេរានុធេរៈគ្រប់ព្រះអង្គមស្ការគុណចាស់សវណ្ណបញ្ញោសាធុក្នុងបន្តផ្សាយធម៌នេះហើយសូមចម្រើនពរញញោមពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ដែល បានចូលស្ដាប់ប្រធរតាមការឡាយហើយក្នុងវេលាសម័យនេះម៉ោង7:12នាទីយប់ហើយនៅនៅទីក្រុង Brisbane ម៉ោង8:12នាទីយប់នៅទីក្រុង Sydney រត់ជាប់គ្នាតែម៉ោងខុសគ្នាហ្នឹងណាស់ទេ ណាព្រោះរដ្ឋនៅព្រីសបាននេះគឺរដ្ឋ Queensland នៅខាង Sydney រដ្ឋ New South Wales ណាតែបើច្រើនគេមិនទៅនិយាយរដ្ឋទេគេច្រើនតែនិយាយទីក្រុងណារដ្ឋ Sydney រដ្ឋ Brisbane ហ្មងពេលខ្លះនិយាយនិយាយរដ្ឋហ្នឹងគេអត់ទៅដឹងទេណា ណែតែបើញាតិញោមនៅអូស្ត្រាលីក៏ដឹង តែបើសម្រាប់អ្នកនៅ ក្រៅដូចនៅស្រុកខ្មែរ ជាដើមហ្នឹងក៏គាត់ស្គាល់ទៅទីនេះទីក្រុងសេនីទីក្រុងមែលប៊នអីចឹងទៅបើថាឲ្យនិយាយទៅរដ្ឋញូសតវ៉ែលរដ្ឋពីស្តូរីអីគឺដូចមិនដឹងថានរណាទេណារដ្ឋគ្វីនសឡែនអីគេមិនដឹងនរណាបើថាពីស្បិនសេនីមែលប៊នចឹងទៅគេដឹងច្រើនណា ចឹងនៅក្នុងរាត្រីនេះ គឺថាត់នៅ ក្នុងថ្ងៃ700ខែខែបោះឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃសុក្រទី13ខែមករាឆ្នាំ2023ហើយថ្ងៃនេះខ្ញុំថ្ងៃខ្ញុំណាធ្វើកម្មវិធីបន់ ចម្រើនជួនណាអញ្ចឹងដោយបាទសូមចូលរួម Happy Birthday ផងទៀតអរគុណដែរតែបាននៅឃើញជូនពរណានៅឃើញភ្លេចទៅគុណចាស់ប្រាប់ដែរភ្លេចអញ្ចឹងហ្នឹងហើយមិនមកចូលរួម ដែរប៉ុន្តែអត់ឃើញមក ថ្ងៃមិញចង្ហាន់ច្រើនដាក់ញាប់ញោមមកមិនសូវច្រើនដែរចង្ហាន់ច្រើនជាងមនុស្សអូចឹងទៅប្រសង់6អង្គហើយញាប់ញោមមួយចំនួនមកហ្នឹងក៏ឆាននៅនឹងហូបហ្នឹងมันมันរលាស់ទេតែណាច្រើនបានញាប់ញោមគាត់ជ្រះថ្លាគាត់បានធ្វើសុបយ៉ាហោនបាន barbecue អាំងសាច់អាំងអី មានបន្លែមានអីច្រើនហើយមានម្ហូបផ្សេងទៀតច្រើនអញ្ចឹងទៅចុញចុញម្ហូបណាហើយក៏ណាបានប្រពមនប្រសង់ជីវិតថៃមក4អង្គផងបាន6អង្គសម្រាប់ព្រះបរិទ្ធដៃបធោអីតាមពេលវេលាសំគួរអញ្ចឹងទៅដើម្បីចម្រើនអាយុឲ្យបានវែង ណាជីវិតរស់នៅក៏បានឡងផុតទៅ មួយ ឆ្នាំទៀតហើយមួយឆ្នាំមួយឆ្នាំគឺថាក៏ឡងផុតទៅដោយស្វ័យប្រវត្តិតែម្ដងអត់មានអ្វីរារាំងសោះណាប្រហែលឆ្នាំកូនចាស់ឡងទៅអត់មានស្អីរារាំងបន្តិចមកតែអត់មានឆ្នាំទីប្រហែលឆើឆើរារាំងពេលវេលាថាអូកុំអោយកន្លងទៅកុំអោយណា ថ្ងៃលះហើយរះហើយកុំអោយលិចអីគឺអត់សោះតបទេអត់មានអ្វីជាគ្រឿរារាំងហាមគាត់អីសោះអញ្ចឹងទៅជីវិតនេះក៏ត្រូវទៅតាមនឹងដែរហ្នឹងគឺណាពេលវេលាកន្លងផុតទៅមិនអាចវិលត្រឡប់បានហើយជីវិតជំនាន់ជនជាកម្រិតអាយុប្រមាណទេ40ប្រហែលណាប្រកាសប្រាប់គេអញ្ចឹងខ្មាស់គេហើយកុំតន់អីអញ្ចឹងអញ្ចឹងក៏ប្រកាសដែរប្រកាសស្ដាប់ខ្មាស់គេប្រាប់ទៅកាលលោថាយើងថាមាន អីអួតអាយុអីអាយុច្រើនអីចឹងអឺគ្រាន់តែថាអឺឥឡូវនេះវាចង់ផុតមកឈឹមអ្វីទៀតទៅហើយទៀតណាចង់ផុតមកឈឹមអ្វីទៅហើយអាយុមកមកឆ្នាំអ្វីក៏កំណត់តំណាទេសម័យឥឡូវដូច30ដល់ណាអអបើយើងនិយាយពីសម័យយើងបច្ចុប្បន្ននេះអាយុខៃ 74ឆ្នាំអត់ដល់75តែទាំងបើយើងបែងចែកទៅគឺសាសនានេះយើងមើលកន្ទុយនេះ66ឆ្នាំនេះបើយើងគិតទៅវាអស់ពាក់កណ្ដាលអស់ពាក់កណ្ដាល70 75ហើយចូលដល់74កន្លះណាអញ្ចឹងបើយើងថាយក75ទៅដើម្បីឲ្យស្រួលបោដកសងគុណចែកណាយើងយក75មកចែកជា3មកតែបានតែ25ឆ្នាំទេវ័យមួយបាន25ឆ្នាំទេបឋមវ័យទេណា បឋមអវ័យពី1ឆ្នាំដល់25ឆ្នាំហើយមជ្ឈមអវ័យវ័យទី2ហ្នឹងចាប់ពី26ដល់50ទៅអូបច្ឆមវ័យហ្នឹងវ័យទី3ហ្នឹងគឺ51ដល់75ទៅអញ្ចឹងក្នុងវ័យមួយមួយគឺ បានដល់25ឆ្នាំទេឥឡូវនេះអូកណ្ដាលចិត្តចប់ហ្នឹងចិត្តចប់មជ្ឈមវ័យហើយចាហើយកូនចាស់ចិត្តចប់មជ្ឈមវ័យហើយ តែចូលតែចូលបាច់អីចប់ហើយទៅចូលបាច់អីអេហើយទៅអេហើយទៅមុខរហូតហើយទៅមុខរហូតហើយទៅទៅចូលបាច់អីទៅមុខរហូតហើយទៅបាច់មកក្រោយវិញទេទៅទៅទៅបាច់អីចប់ហើយមានអីត្រូវមកក្រោយទៀតគឺណាចាំបានពេលវេលាដែលកន្លងផុតទៅវាលឿនរហ័សហើយ បើយើងនិយាយអំពីការបំពេញកិច្ចការងារពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំការងារដែលយើងធ្វើការងារខ្លះដែលយើងចាំបាច់ត្រូវការបំផុតហ្នឹងវាទៅជាអត់បានណាបើទៅជាអត់បានសម្រេចទេចេះតែមានឧបសគ្គរៀងរៀងពីនេះពីនោះអីចឹងទៅណា ចឹងបានយើងនិយាយទៅមានតែបនទេមានតែការធ្វើបនទេដែលអាចធ្វើបានគ្រប់ពេលវេលាណាមានតែការធ្វើសេចក្តីល្អទេ ដែលអាចធ្វើបានគ្រប់ពេលវេលាណាតែបើថាការងារខ្លះតកតងទៅជាមួយនឹងសង្គមតកតងជាមួយនឹងច្បាប់ប្រទេសអីហ្នឹងគឺมันអាចបានតាមការចង់ទេណាគេថាពីមួយឆ្នាំ ទៅមួយឆ្នាំហ្នឹងគឺ តែឆ្នាំចិត្តតែកន្លងតែអាការងារហ្នឹងវាចិត្តតែអត់បានសម្រេចចិត្តតែកន្លងដែរអញ្ចឹងបានមនុស្សយើងបើថាខ្វះបនបើយើងនិយាយតាមសាសនាតែបើថាបើថាខ្វះបនហើយគឺបំណងប្រាថ្នាមិនងាយបានសម្រេចទេតែអឺតើទេណាងាយបានសម្រេចទេព្រោះពុទ្ធព្រះអង្គសម្ដែងដូចជាព្រះអង្គសម្ដែងនៅក្នុងបៃដកភាគ52ទំព័រ 17ព្រះអង្គម្ដាយនៅក្នុងនិធិកណ្ដសោតហ្នឹងព្រះអង្គម្ដាយថាណាព្រះអង្គម្ដាយថានមស្តេតែមិនមិនមកហើយនេះលឺទេតែកូនចាញ់ញ៉ាំសាណោលឺទេតែងាត់ឈឹងឆ្ងល់ដែរនឹងលោក ចូលមិនទូរស័ព្ទអត់លឺណាចូល អឺទៅទៀតហ៎ចូលដាក់ដាក់ផ្ញើផ្ញើឲ្យលោកថ្មីហ៎ផ្ញើឲ្យលោកថ្មីហ៎ណាណាចឹងបន្តគាថា ដែល ពុទ្ធព្រះអង្គម្ដែងសំសំសំដែងនៅក្នុងវេដភាគ52ទំព័រ17ហ្នឹងព្រះអង្គម្ដែងថាអេសតេវមនុស្សសានាំង សាពៈកាមៈតតោនិធិយ៉ាងយ៉ាង ទេវាភិបត្តហេតិសាពៈមេទេអ្នកលភតិមនុស្សក្តីទេវតាក្តីប្រាថ្នាណាស់ណានៅអត្ថារមណាវាប្រាថ្នានៅអត្តផលណាណាអត្តផលទាំងអស់នោះ រមែងបានសម្រេចមកប្រុសបនប្រុសបនអញ្ចឹងតើតែមានបនទៅអាចញ៉ាំងនៅមโนរដ្ឋគឺញ៉ាំងនៅសេចក្តីប្រាថ្នារបស់ មនុស្សទេវតាទាំងឡាយឲ្យបានសម្រេច បើខ្វះបនហើយ គឺមិនអាចប្រាថ្នាបានសម្រេចទេណាដោយយើងអឺសិក្សាពីជាដកនានាអំពីធម្មបទនានាឬក៏ពី ប្រសូតនានាដែលព្រះអង្គសម្ដែងណាឧទាហរណ៍ដូចជានៅក្នុងចាំបិយៈជាដកជាដើមអញ្ចឹងដែលព្រះអង្គកើតជានេករាជហ្នឹង ចាំបយនិករាជហ្នឹងព្រះអង្គប្រាថ្នាគាត់ជាមនុស្សវិញព្រះអង្គពិចារណាទៅថាមានតែសិលទេតែមានតែសិលទេ ដែលអាចអឺញ៉ាំងនៅសេចក្តីប្រាថ្នាឲ្យបានសម្រេចអញ្ចឹងចង់គាត់ជាមនុស្សវិញក៏រក្សាសិលព្យាយាមរក្សាសិលណាប្រពពុទ្ធសាស្ត្រព្រះអង្គជ្រាបច្បាស់ណាស់ថាមានតែកុសលថ្នាក់សិលទេដែលអាចជួយឲ្យខ្លួនបានមកកើតជាមនុស្សវិញបានឆាប់រហ័សក៏ព្យាយាមរក្សាសិលចឹងតើហើយមាន រឿងដតីជាច្រើនទៀតតកតងជាមួយនឹងការបោះឆ្នោតដែលបានសម្រេចហ្នឹងគឺតតែមានបន់បើខ្វះបន់ហើយគឺมันអាចទេมันអាចมันអាចសម្រេចតាមបំណងបានទេរឿងរឿងប្រយោគបច្ចុប្បន្នក៏ជារឿងសំខាន់ដែររាល់បន់ប្រៀបបានដូចជាគ្រាប់ពូជហើយប្រយោគបច្ចុប្បន្នប្រៀបបានដូចជាការព្យាយាមយុទ្ធសាស្ត្រព្រោះអញ្ចឹងដែរមនុស្សខ្លះ ដែលតែងតែយល់ខុសព្រោះតែមិនបានពិចារណាអំពីហេតុផលណាពាក្យថាមនុស្សរស់នៅដោយបន់ការប្រាថ្នាបានសម្រេចព្រោះបន់ដល់ទទួលទានមានបានព្រោះមានបន់អានឹងយើងត្រូវយល់អំពីបន់ដូចជាក្រពូចរីឯបយោបច្ចុប្បន្នគឺប្រៀបបានដូចជាការព្យាយាមយកពូជទៅដាក់ទៅសាព្រោះអញ្ចឹងដែរណាតើអាចបានសម្រេចផល បើសិនជាមិនបានយកពូជទៅសាព្រោះទេទុកឲ្យស្អីចោលក៏អត់ប្រយោជន៍ដែរយ៉ាងណាបនដូចគ្នាដែរបើសិនជាយើងមិនព្យាយាមបច្ចុប្បន្នជាប្រយោជន៍ហ្នឹងទេទោះបីថា សង្ឃឹមបនបណ្ណាក៏នៅតែអត់បានព្រោះបនដូចជាគ្រឿងពូជអញ្ចឹងបើយើងអត់យកសាព្រោះធ្វើឲ្យនឹងដោះបានគឺដោះអត់បានណាចឹងបានអឺសុភាសិតឬក៏យើងថាពាក្យកំណាបខ្មែរយើងសរសេរមកថា ការងារសម្រេចដោយព្យាយាមពុំមែនបានភ្លាមតាមចិត្តគិតបើដេកប្រងើយផ្សងបនពិតលោកខ្សែជីវិតក៏អត់ប្រយោជន៍ដែរណាតែបើថាដេកចាំបនឲ្យផលអត់រោអីសោះអាហ្នឹងដេកចាំដល់ទៅងាប់ក៏អត់មានបានអីដែរណានេះវាប្រៀបបានដូចយើងស្រូវពូជនៅនឹងបាវនៅនឹងជង្រុកអញ្ចឹងយើងចិត្តតែដេកគិតដេកប្រាថ្នាថាអឺណែស្រូវពូជឯងណាហោះចេញពីជង្រុកទៅដោះនៅវាលស្រែទៅហើយបានផលមកទុំទៅ ហោះមកចូលចរុកវិញទៅហើយវាថ្នាបានដែរវាអត់បានទេអត់បានទេអញ្ចឹងត្រូវតែយើងព្យាយាមទៅជួដីអីសាព្រោះដកស្ទូងអីចឹងទៅ បានបានផលមកយ៉ាងណា ពាក្យថាប៉ុនឲ្យផលមនុស្សរស់នៅរសារប៉ុនរោស៊ីមានបានរសារប៉ុនហ្នឹងយើងត្រូវគិតថាប៉ុនដូចជាគ្រាពូជចឹងហើយបយោបច្ចុប្បន្នគឺការប្រកបពីការងារហ្នឹងគឺជាហេតុបច្ចុប្បន្នហ្នឹង ណាជាបច្ច័យបច្ចុប្បន្នហ្នឹងដែលនាំឲ្យបាននៅទ្របហ្នឹងទៅណាចឹងការប្រាថ្នារបស់មនុស្សម្នាក់ម្នាក់បើ ខ្វះបនហើយគឺมันអាចសម្រេចទេណាដោយខ្ញុំប្រកាសអាត្មាភាពទាំងពីរព្រះអង្គអញ្ចឹងតាមពិតទៅមួយអង្គមួយអង្គហ្នឹងមិនមែនតែមិនចង់ចោះទៅស្រុកទេមិនមែនតែចង់ចោះទៅស្រុកទេចង់ណាស់ចង់ទៅជួបញោមចង់ទៅជួបបងប្អូនធ្វើបន់ធ្វើទានជាមួយប្រសង់នៅស្រុកខ្មែរនៅ កម្ពុជាក្រមអីចឹងធ្វើបនជាមួយញោមតលអីចឹងរងថ្ងៃបានតែប្រយោលអត់បានដែរផ្ទាល់ហើយចង់តើមិនចង់ទេហ្នឹងហើយតែអ្វីដែលយើងចង់វាមិនមែនចេះទៅបានទេណាវាមិនមែនចេះទៅបានទេណាបើសិនជាចង់ឲ្យបាន ចង់ឲ្យបានហ្នឹងស្មានតែនៅទៅមកកន្លែងរាល់ថ្ងៃដូចជប់គុកហ្នឹងឥឡូវទៅដល់ណាដល់ណីបើមិនទៅដល់កម្ពុជាទៅដល់អាមេរិកទៅដល់កាណាដាបារាំងបាត់ ហ្នឹងហើយបនប្រខ្វះទៀតណាហ្នឹងអាហ្នឹងយើងថាមកពីហេតុបច្ច័យរបស់តនគ្រប់គ្រាន់ណាតែយើងនិយាយតាមធម៌ព្រះថាខ្វះបនបនវាមិនទាំងគ្រប់ខំធ្វើបនណាដែរអ្នកខ្លះហើយចុះបើឃើញតែគុណធ្វើបនដល់តែថ្ងៃវិញក៏ថានៅតែខ្វះបនហើយចុះធ្វើបនដល់ថ្ងៃបនហ្នឹងមិនងាយឲ្យផលព្រាមព្រាមមែនដែរយើងដាំដូងដាំស្វាយក៏រងចាំពេលវេលាដែរ យើងសាប់ព្រោះពូជស្រូវកលងោសណ្ដែកអីក៏ត្រូវរងចាំពេលវេលាដែរមិនមែនដាក់ភ្លាមដោះផ្លេតបានផលស៊ីអត់បានទេតើរងចាំពេលវេលាដែរយ៉ាងណាប៉ុនដែលយើងធ្វើរាល់ថ្ងៃក៏ត្រូវរងចាំពេលវេលាដែរនឹងបរិយាយមកខាងដើមប៉ុណ្ណឹងទៅឥឡូវយើងចូលទៅប្រធានបទរបស់យើង គឺក្នុងបញ្ញកិរិយាវត្ថុប្រការទី7ណាបត្តានមោទនេមយៈ បនដែល សម្រេចដោយការអនុមោទនានៅ សេចក្តីល្អអំពីអ្នកដតីណាលោកគ្រូខ្ញុំសើបនឹងរៀនចេះសរសេរអក្សរបានខ្លះខ្លះអូលោកគ្រូសុខសប្បាយទេធីធីណាសូព្រះអង្គ សុវណ្ណបញ្ញោហើយតាមមើលវាជាណាសួរកណាហ្នឹងគាត់នៅកម្ពុជាក្រមគាត់ទៅតែរៀនចេះគាត់ចេះសៀសមិនអីសៀសត្រូវតើព្រោះអត់អត់មានខុសទេណាសេបានល្អតាសេត្រូវល្អទៀតតែអសហ្នឹងត្រូវដាក់ camera មួយទៀតព្រោះអសហ្នឹងអសសេហ្នឹងក៏ camera មួយទៀតដែរណាព្រោះសសេ សរសេរថែមរោ2ទៀតណាសូមអធិស្ឋានហ្នឹងហើយការតព្យាយាមព្យាយាមណាព្យាយាមថាយើងមិនចេះសដាក់រោហើយស្រៈសដាក់ត្រអេហើយរោទៀតអាហ្នឹងសរសេរហើយអក្សរហ្នឹងអកជើងសដាក់រោមួយទៀតហ្នឹងគ្រាន់តែជួយថែមញោមណាព្រោះដឹងតែញោមសម្រៀនសរសេរបានចេះតិចតិចអឺសរសេរបានចេះប៉ុណ្ណឹងហ្នឹងចាត់ទុកថាផ្សើហើយណា ចង់ថ្វាយអង្គមគុណចាស់សវណ្ណបញ្ញាបានខំរៀនសរសេរហ្នឹងណាបងណាខំប្រឹងតែខំចង់ថ្វាយអង្គមអត់រៀនសរសេរហ្នឹងណាបើគុំតែចង់ថ្វាយអង្គមអត់រៀនសរសេរទេណាណែអនុមោទនាបនរបស់ញោមដែរក៏ដែលព្យាយាមណាហ្នឹងអនុមោទនាតស៊ូទៅណាជាបត្តានុមោទនាមយៈហ្នឹងហើយណាឃើញញាតញោមធ្វើបន ហើយអនុមោទនាបនរបស់ញាតិញោមហ្នឹងហៅថាបត្តានុមោទនាមយៈទាំងណាដូចញោមណាអាត្មាធ្វើថ្ងៃមិញអញ្ចឹងណាញាតិញោមគាត់ចង់ណាញាតិញោមគាត់ចង់តែណាដឹងហើយញាតិញោមគាត់ចង់អីទេចង់ញោមគាត់ចង់អីដឹងហើយចង់ធ្វើយ៉ាហនអឺញាតិញោមគាត់ចង់ថាអញ្ចេះចង់ថាពោអីកូវីដប្រហែលឆ្នាំមានបានធ្វើអីទេ កូវីដតាំងពីពី2021 22មកហ្នឹងមានបានធ្វើអីណាអញ្ចឹង2023នេះគាត់ថាឥឡូវខានធ្វើយូរហើយណែគាត់អឺចង់ធ្វើឲ្យចង់ធ្វើឲ្យគឺធ្វើបនចរិតបញ្ជនហ្នឹងតែណាគាត់ចង់ធ្វើបនចរិតបញ្ជនខ្ញុំណាតាមទឹកខ្ញុំណាតាំងពីដើមមកខ្ញុំណាអត់ចង់រៀបចំធ្វើទេព្រោះយើងនៅស្រុកខ្មែរយើងអត់ដែលធ្លាប់ប៉ុន្តែញាតិញោមថាអត់ទេណែ មិនបាច់មិនបាច់ព្រះអង្គគិតអីទេទៅពួកគាត់ទៅធ្វើអញ្ចឹងក៏យើងមិនទៅចាស់ចំថ្ងៃ13អត់ទេណាអត់ទេតែដល់ពេលទី16នោះទេទី16អូប៉ុន្តែទី16ត្រង់ថ្ងៃច័ន្ទអញ្ចឹងគាត់សុំដូរអញ្ចឹងណាគាត់សុំដូរណាចំថ្ងៃ11ទៀតចំថ្ងៃ11កណា កណាខួបកណាតចំថ្ងៃ11កូនចាស់ចឹងណា ណា11ខែ1ណាអូអញ្ចឹងធ្វើរួចអីចឹងមានបានធ្វើណា មានណែដឹងអត់ប្រកាសប្រាប់ទេបងកំសត់អីទៅណាអូខ្ញុំណាស់អត់ដឹងដែរបើដឹងខ្ញុំណាស់ទៅប្រគេនចង្ហាន់មកពេលបាត់ណាអញ្ចឹងញាតិញោមគាត់ថាអឺមិនបាច់ខ្វល់មិនគិតទេណែ គាត់នាំគ្នាចាត់ចែងអញ្ចឹងទៅយើងក៏មាននៅបត្តានុមទនាមយៈគឺអនុមទនាបនពីពួកគាត់ឃើញទេយើងត្រេកអ យើងអនុមទនាបនពីពួកគាត់ហើយពេលដែលយើងបាន ពួកគាត់រៀបចំចាត់ចែងធ្វើប្រកេតអញ្ចឹងទៅ យើងមានឱកាសបានធ្វើដែរណាយើងមានឱកាសបានធ្វើដែរយើងបានបរិច្ចាគ ថាវិការផ្ទាល់ខ្លួនប្រគេនបច្ច័យ4ដល់ប្រសងអីចឹងទៅតែមហូបអាហារអីគឺពួកគាត់អត់ឲ្យចេញទេពួកគាត់អត់ឲ្យចេញទេគឺពួកគាត់ចេញថាវិការខ្លួនគាត់គាត់កប់លះបង់ទាំងទាំងពេលវេលាលះបង់ទាំងតយធัวលះបង់ទាំងកម្លាំងកាយចិត្តមកធ្វើប្រកេនដោយការរាប់អានក៏ដូចជាជាកិច្ចតបគុណដែរបើយើងនិយាយដូចជាកិច្ចតបគុណដែរព្រោះ ខ្ញុំណាមកមកទីនេះក៏បង្រៀនធัวច្រើនឆ្នាំដែងបធัวអីអប់រំផ្ដល់អវាទអីសពគ្រប់បែបយ៉ាងដឹកនាំកម្មវិធីអីក៏យើងចាត់ទុកថាជា អ្នក មានគុណមួយដែរអញ្ចឹងគណៈកម្មការពុទ្ធកសមាគមទាំងប្រធានទាំងប្រធានសមាគមទាំងប្រធានលេខាប្រធានហិរញ្ញិកព្រមទាំងសហការីសមាជិកសមាជិកាហើយនិងបាសបាសិកាក៏ក៏ វាឃើញធ្វើបនយុទ្ធវិជនហើយមានញាតិញោមជាម្ចាស់ទានដែលខំប្រឹងប្រែងធ្វើមហូបឆ្ងាញ់ឆ្ងាញ់មួយប្រគិនប្រសងអីចឹងក៏យើងអនុមោទនាបនពីពួកគាត់ណាអនុមោទនាបនពីពួកគាត់អាហ្នឹងជាបត្តានុមោទនាមយៈបនហើយពេលដែលយើងអឺអនុមោទនាបនពីគាត់ហើយ បន់ដែលយើងធ្វើទាំងប្រមាណតាំងពីដើមមករហូតមកដល់ថ្ងៃនេះ យើងក៏ប្រកេនដល់ប្រសងប្រកេនអើជូនដល់ញាតិញោមវិញដែរអញ្ចឹងប្រសងដល់ញាតិញោមនោះក៏អនុមោទនាបន់ពីយើងវិញដែរគឺទៅវិញទៅមកទៅមកទៅវិញដែរណាចែករំលែកសេចក្តីល្អគ្នាទៅវិញទៅមកអត់មានខាតអីទេទេអត់មានខាតអីទេគឺមានតែចំណេញទេទេរឿងចែករំលែកបន់ដល់គ្នានឹងគ្នាមានតែចំណេញរឿងអនុមោទនាបន់ ទៅវិញទៅមកនេះណាទទួលយកបនអំពីគ្នានឹងគ្នាទៅវិញទៅមកនេះគឺមានតែផលចំណេញអត់ដែលមានផលខាតទេណាអត់ដែលមានរឿងខាតទេរឿងដែលខាតធំបំផុតហ្នឹងគឺរឿងដែលមនុស្សមួយចំនួនដែលនៅមានកិលេសប្រកាន់ប្រកាន់ហ្នឹងបានធ្វើឲ្យខាតបនទៅឃើញគេធ្វើបនពេលជ្រាយធ្វើឃើញគេធ្វើបនទៅរិះគន់គេឃើញគេធ្វើបនទៅ ចំណែនគេឃើញគេធ្វើបន់ទៅអឺដោយថាខ្លួនឯងហ្នឹងដូចគេមកយកត្រឹបពីកប៉ាល់ខ្លួនឯងទៅធ្វើអញ្ចឹងអ្នកខ្លះគឺអញ្ចឹងតែណាអត់មានត្រេកអរជាមួយនឹង សេចក្តីល្អរបស់អ្នកដតីអត់មានអប់រំចិត្តអីដើម្បីឲ្យចិត្តរបស់ខ្លួនឯងទន់ភ្លន់ដើម្បីឲ្យចិត្តរបស់ខ្លួនឯងនឹងឯងទន់តោតរោសេចក្តីល្អរបស់អ្នកដតីគឺអត់ទេ ចឹងរឿងការអនុមោទនាបន់នេះគឺជាការអប់រំចិត្តមួយសំខាន់ណាស់ណា ជាការអប់រំចិត្តមួយសំខាន់មែនទែនប្រៀបដូចជាថាយោញញួរទៅវាយសំពងលើគោកាយសេះកាយអីចឹងដែរណាពេលខ្លះយើងប្រកាន់ពេកចឹងទៅ សំបីតែឃើញប្រសង់ធ្វើបន់ក៏ដោយមិនត្រឹមតែមិនអនុមោទនាឲ្យរិះគន់ទៀតរិះគន់ទៅទៀតទាំង ណារិះគន់ទៅទៀតណាដោយប្រសង់ធ្វើបន់ជាមួយញោមអញ្ចឹងពុទ្ធព្រះអង្គសរសើរក្រៃលែងណាស់បើយើងនិយាយថាអ្នកបួសដែលដឹងគុណមេត្តាបិតាចិញ្ចឹមមេត្តាបិតាណាពុទ្ធព្រះអង្គសរសើរព្រះអង្គសរសើរក្រៃលែងនិយាយត្រង់ទៅគឺព្រះអង្គសរសើរឲ្យព្រះអង្គត្រាស់ថាមនាភិក្ខុទាំងឡាយបើអ្នកទាំងឡាយអឺ ចិញ្ចឹមញោមប្រុសញោមស្រីហ្នឹងណាគឺអ្នកទាំងឡាយហ្នឹងឈ្មោះថារក្សានៅវងរបស់បណ្ឌិតទាំងឡាយណាគឺថាប្រតិបត្តិតាមស្នាមព្រះយកលបាតរបស់អ្នកប្រាជ្ញគឺប្រតិបត្តិទៅតាមស្នាមយកលបាតរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាប្រពុលសត្វព្រះអង្គដឹងគុណដែរហើយព្រះអង្គសំដែងនៅក្នុងជាដកអីហ្នឹងគឺលើកអំពីកតញ្ញូលើក ប្ររពរឿងតិខុដែលចិញ្ចឹមមេដាបេដាច្រើនរឿងដែរច្រើនរឿងដែរចឹងបាន ពេលខ្លះយើងនិយាយអំពី ការដឹងគុណនិងការតបគុណបាបចិត្តបួសរៀននៅ ក្នុងពុទ្ធសាសនាណាបានដឹងគុណមេដាបេដាហើយទំនុកបរំមេដាបេដាតាមលទ្ធភាព ដែលខ្លួនអាចធ្វើបានមានញាតិញោមមួយចំនួនគាត់រិះគន់គាត់រិះគន់គាត់តែដេលគាត់ នៅតែចិត្តរបស់គាត់ហ្នឹងគាត់គិតពីអីនៅចិត្តរបស់គាត់គិតពីអីអ្នកខ្លះទៀតរហូតដល់ថា អាចគិតទៅរឿងបាបធ្ងន់ធ្ងររឿងជាប់ប្រកម្មទៀតយករបស់ ពីវត្តពីអីទៅជូនម៉ែជូនឪអីចឹងទៅអញ្ចឹងបានខ្ញុំណាអាត្មា តែនិយាយរឿយរឿយថា មូលហេតុធំបំផុតដែលខ្ញុំណាអត់ដែលទទួល ធ្វើចារការរបស់ខ្មែរណាគឺរឿងដែលខ្ញុំណាកម្មយោចំណុចដែលខ្ញុំណាមិនដែលទទួលធ្វើចារការរបស់ខ្មែរទោះបីគេនិមន្តទៅវត្តណានិមន្តច្រើនលើកច្រើនសាប៉ុណ្ណាខ្ញុំណាអាត្មាមិនដែលទទួលទេមូលហេតុអីមូលហេតុគឺខ្ញុំនៅអាត្មាត្រូវការអឺត្រូវការពេលវេលាដែលមាន ឱកាសអាចថាទំនុកម្រងមេដាបៃតាទំនុកម្រងញោមប្រុសញោមស្រីទៅតាមលទ្ធភាពដែលយើងអាចធ្វើបានអញ្ចឹងញាតិញោមគាត់បូជាពេលសំដែងពធបនទាននានាចូលបនខ្លះសល់មកខ្លះអញ្ចឹងទៅអឺជូនញោមធ្វើបនជូនញោមចិញ្ចឹមជីវិតអញ្ចឹងទៅអញ្ចឹងបើសិនជាយើងធ្វើចារិកាគេមិនដែលថាយើងបានថាវិការផ្ទាល់ខ្លួនឬក៏បានរបស់ផ្ទាល់ខ្លួនយកទៅជូនម៉ែឪទេគេថាតែយើងយករបស់វត្តហ្នឹងហើយ ខ្ញុំខ្ញុំណាវីអាកន្លែងហ្នឹងខ្ញុំណាមិនដែលទទួលធ្វើទេទៀតហើយសំបីតែប៉ុណ្ណឹងហើយនៅតែគេថាទៀតណាសំបីតែយើងមិនធ្វើចាតិកាហើយយើងរស់នៅជាពិខុបរិស័ទធម្មតាហើយនៅតែគេរិះគន់នៅគេថាទៀតអាហ្នឹងយើង ថាពាក្យមនុស្សមាត់មនុស្សយើងមិនអាចទៅចងបានទេក៏ប៉ុន្តែយើងពិចារណាខិតផលខ្លួនឯងថាយើងជិះវៀងធ្វើយ៉ាងណា យើងមិនចង់ ឲ្យលើប៉ុន្តែនៅតែលើទៀតនៅតែលើទៀតតែអ្វីដែលយើងធ្វើគឺយើងមិនទៅរាថយក្រណគេរិះគន់ប៉ុណ្ណឹងទេព្រោះបន របស់យើង យើងធ្វើយើងដឹងខ្លួនឯងដែលយើងបានរបស់មកពីណា ក្នុងនាមយើងជាអ្នកបួសជាគ្រូបង្រៀនដឹកនាំប្រសងពុទ្ធបរិស័ទមួយរូបដែររឿងអីដែលយើងលងងដល់ថ្នាក់ធ្វើបនជាមួយមេត្តាបិតារបស់ខ្លួនឯង ហើយគេរិះគន់គេតេះឌីហ្នឹងយើងទៅឈប់ធ្វើអាហ្នឹងមានន័យថាយើងវាល្ងងជាងអាអ្នករិះគន់ទៅទៀតល្ងងជាងអ្នកតេះឌីទៅទៀតណាព្រោះយើងធ្វើបន់ដោយត្រឹមត្រូវយើងចិញ្ចឹមមេត្តាបិតាដោយត្រឹមត្រូវតាមធម៌ហើយពេលគេរិះគន់យើងមិនធ្វើអាហ្នឹងមានន័យថាយើងវាល្ងងជាងអ្នករិះគន់ទៅទៀតអញ្ចឹងយើងត្រូវយល់ត្រង់ចំណុចហ្នឹងហើយសូមប្រកេនគុណចាស់ជួនញាតិញោមថាយើងឃើញ ប្រសង់ធ្វើបន់យើងគួរតែត្រេកអរណាអនុមោទនាបន់ណាអំពីលោកណាបត្តានុមោទនាហ្នឹងគឺបន់ដែលកើតអំពីការអនុមោទនានៅ សេចក្តីល្អរបស់អ្នកដតីដែលគេធ្វើនោះអត់មានខាត់បងទ្រព្យសម្បត្តិអត់មានខាត់បងអីទេគឺថាបានបន់ហើយអាចលះបង់កិលេសនៅក្នុងចិត្តរបស់យើងបានទៀតហ្នឹងសូម ចូលរួមសេចក្តីខាងដើមមកប៉ុណ្ណឹងចុះព្រោះអស់ម៉ោងច្រើនហើយតែណាណាមានសំណួរឬក៏ត្រូវសន្ទនាអីក៏អាចបន្តបានដែរណាសូមអនុមោទនីណាទាន សាធុសាធុអត់មានឃើញញាតិញោមណាចង់សួរអីញាតិញោមចង់សួរជើងមានញោមញាតិញោមសួរមកស្រួលគុណចាស់លោកសំដែងធေါ်ផងដែរពីព្រោះញោមយល់សួរมันមានសេចក្តីក្លាហាន ញោមមេងម៉ារីមេងម៉ារីសួរមកមេរីណែអឺបត្តានមោទនីយើងចានច្រើនតែប្រើ ពាក្យហ្នឹងចិត្តយោមខ្លះគាត់អត់គាត់លឺថាបត្តានមោទនីគាត់មិនដឹងអត្ថន័យនៃពាក្យហ្នឹងទៀតតាកតទៅក្នុង បាលីហ្នឹងច្រើនថា បតតានមោទនីសំដៅទៅលើយ៉ាងកាញ់ថាអត់បតតានមោទនីគាត់គិតទៅលើយ៉ាងកាញ់ចឹងដើម្បីឲ្យញាតិញោមយល់គុណចាស់ជួយបន្ថែមអត្ថន័យបតតានមោទនីភាសាបាលីហ្នឹងញាតិញោមគាត់ប្រើរាល់ថ្ងៃគាត់ថាតាមោទាតាគាថាហ្នឹងចូលយ៉ាងកែងព្រឹបបដោយតាមពិតទៅរឿងបតានមោទនីនេះមិនតកតមកយ៉ាងកែងទេ ណាយ៉ាងកេញហ្នឹងគឺ ចូលបតិទេ បតិទានមយៈវិញទេអឺយ៉ាងកេញគឺចូលបតិទានមយៈព្រោះយ៉ាងកេញគឺការអឺចែកបនអ្នកដតីណាទាំងយ៉ាងកេញគឺ ការចែកបនអ្នកដតីផ្សាយបនឲ្យដល់អ្នកដតីអញ្ចឹងយើងនិយាយពីយ៉ាងកេញគឺអឺ វាចូលនៅក្នុងបតិទានវយៈមិនមែនចូលក្នុងបតានុមោទនីទេហើយជារួមទៅក្នុងមេតិកានៅក្នុងយ៉ាងកេញដែលសំដែងនៅក្នុងអបទានណាបៃតភិយ72បៃតភិយ72តពទី9តពទី10ហ្នឹងយ៉ាងកេញណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បតិមួយបតិមួយបតាណា យ៉ាងកេងហ្នឹងគឺចូលបតិទានបយៈទេគឺការផ្សាយបនដល់អ្នកដតីការចែកបនដល់អ្នកដតីវាចូលនៅ ក្នុងការផ្សាយមេត្តាផងហើយនិងផ្សាយបនផងណាហើយក្នុងវេទិកាយ៉ាងកេងហ្នឹង គឺអត់មានចំណុចណាមួយដែលចូលនៅក្នុង បតារមតនីគឺអត់ទេណាហើយមានតែប្រើពាក្យថាឲ្យគេអនុមោទនាបនពីខ្លួនហើយអឺបើ អ្នកមិនសัตว์សัตว์ណាមួយ ណា ដែលអាស្រ័យអាហារឲ្យរស់នៅមិនបានដឹងមិនបានលើក៏ប្តឹងគឺឲ្យទេវតាទៅប្រាប់ណាពឹងដល់ទេវតាដែលជាអ្នកមានភ្នែកទេពជាទីបឲ្យទៅប្រាប់ឲ្យបានដឹងតើឲ្យបានដឹងឲ្យមកអនុមោទនាទៅនឹងយើងនិយាយពីយ៉ាងកេងហើយយ៉ាងកេងនេះនិយាយទៅចូលចូលបន្តិចទៀតទៅតែតកតងជាមួយនឹងការសោធរយ៉ាងកេងនេះបើយើង វែកញែកឲ្យច្បាស់លាស់ទៅអឺយើងសូត្រចង់កន្ទុយបន្តិចនឹង អត់អត់តន់ត្រឹមត្រូវតែហ្នឹងអត់តន់ត្រឹមត្រូវណាដោយថាញាតិញោមភាកច្រើនគាត់អត់ចង់សូត្រពីដើមគាត់សូត្រត្រឹមទេវាគាត់ទៅទេវាគាត់ទៅបាញ់ទៅអញ្ចឹងយើងសូត្រត្រឹមទេវាគាត់ទៅបាអត់ដឹងថា អត់ដឹងថាយកដំណឹងអីទៅឲ្យអឺចាំតែប្រើទៅឲ្យទៅឲ្យយល់ហើយព្រោះស្រាប់តែយកទៅតទេយកយកយករបស់តទេទៅវាអត់មានបានអីឲ្យទេវតាទៅប្រាប់អីបើយើងអត់បានចែកបុណ្យគេហ្នឹងទេវាកន្តបាននិមិត្តយ៉ាងនេះគេថាសូមទេវតាហ្នឹង ទៅប្រាប់ដំណឹងដល់ពួកជួនឯណោះ ដល់ពួកសัตว์ឯណោះថាជនពួកជននោះគេធ្វើបន់គេអត់ទិសទៅឲ្យណាសូមអ្នកទាំងអស់គ្នាអនុមោទនាបន់វិគេទៅណាយើងមានបានអោយណាឃើញទេអត់មានបានអោយសត្វតែអោយទេវតាទៅប្រាប់តែម្ដងជឿយើងមានបានអោយណាណាព្រោះយ៉ាងកេងយើងត្រូវមើលពីដើមទៅនេះយ៉ាងកេងចេកុសលកម្មង្កតតពាំងកិរិយ៉ាងមៈមៈនេះណា អំពើជាកុសលឯណាមួយដែលខ្ញុំបានធ្វើហើយកាយយេនេះវាចាមេនសាទិកសេនឹងដោយកាយឬដោយវាចាឬដោយចិត្តអីនេះអំពើជាកុសលទាំងអស់នោះឯងឯងញ៉ាំងសัตว์ឲ្យតកើតសុគតិអីយ៉ាងណាណាហើយយើងផ្សាយបនដល់ពួកទេវតាពួកសัตว์មានសញ្ញាក្តីមិនមានសញ្ញាក្តីណាមនុស្សក្តីទេវតាក្តីយល់ទៅគឺសុខទាំងអស់គឺយើងផ្សាយបន ខាងដើមហើយទៅបងខាងដើមអស់ហើយបានចុងក្រោយនេះ ពឹងទេវតាដែលខ្វាយលោពួកសត្វទាំងអស់នោះមិនបានដឹងដល់ទៅពេលយើងទៅសូត្រទេវាតែម្ដងយើងឲ្យទេវតាដល់ប្រដំណងតែម្ដងប៉ុន្តែយើងអត់មានបានឲ្យបំគេដែរតាមយើងបានឲ្យបំគេទេចឹងមកពេលខ្លះខ្ញុំណាតែនៅនិយាយបញ្យលញាតញោមថាការសូត្រធម៌ទើក៏ដោយហើយម្យ៉ាងទៀតការសូត្រយ៉ាងកេញនេះយើងកុំគិតថាអូធ្វើបន់អីក៏ដោយបើសិនជាមិនបានសូត្រយ៉ាងកេញទេ មេដាបេដាមិនបានទទួលឬក៏មិនបានបន់ដល់មេដាបេដាកុំគិតចឹងខ្ញុំណាធ្លាប់វេញពីមុនហើយណា មានន័យថាធរយ៉ាងកេញនេះគ្មានពាក្យណាមួយគ្មានឃ្លាណាមួយគ្មានចំណុចណាមួយ ដែលដែលដែលប្រើពាក្យថាឧទ្ទិសបន់ដល់មេដាបេដាទេដែលប្រើពាក្យថាឧទ្ទិសបន់ដល់ញាតិកាគឺអត់មានទេ យ៉ាងកេងមកចប់ហ្នឹងគឺថាអត់មានចំណុចណាមួយឃ្លាណាមួយដែលថាអូធ្វើបនហើយទៅទៅឲ្យមេត្តាបីតាជីដូនចតាយតិកា7សន្តាន8សន្តានគឺអត់មានទាំងអស់ព្រោះធរយ៉ាងកេងនេះពុទ្ធព្រះអង្គទ្រង់សំដែងអំពីការផ្សាយបនដល់សត្វទូទៅទាំងអស់អត់មានចំពោះញាតណាមួយឬក៏មេត្តាបេតាគឺអត់ទេណាបើថាយើងចង់ទៅបនចំពោះញាតគឺយើងត្រូវប្រើ អ៊ីទាំងវោនោះនៅក្នុងចរោគាត់អេសូតឯនោះណាអ៊ីទាំងវោទាណាំងឬក៏យើងសម្រាប់យើងប្រើទៅណាគ្នាតិចគ្នាច្រើនយើងចង់ថែមពីអីក៏សំរម្យក៏ថែមទៅ យើងចង់ឲ្យទាំងមេក៏បានអ៊ីទាំងមេទាណាំងមេតាបេតោណាំងញាតៃណាំងហោតោសុវេតាហោតោញាតយោទាននេះចូលមាន ដល់ញាតទាំងឡាយរបស់ខ្ញុំសូមញាតទាំងឡាយរបស់ខ្ញុំបានដល់នៅសេចក្តីសុខណាឬក៏យើងថែមពីណូអញ្ចឹងទៅ អ៊ីទាំងនៅទានាងមេតាបិតោនាងញាតិនាងហតោសុខតាហតោញាតិយោទាននេះចូលមានដល់ញាតិរបស់ខ្ញុំទាំងឡាយសូមញាតិរបស់ខ្ញុំទាំងឡាយបានដល់នៅសេចក្តីសុខចឹងទៅនេះជាពាក្យឧទ្ទិសចំពោះតែរឿងយ៉ាងកេញគឺអត់ទេយ៉ាងកេញគឺធัวសម្រាប់ផ្សាយផ្សាយបនទូទៅដល់សពសត្វមានសញ្ញាក្តីមិនមានសញ្ញាក្តីគេណាណា មានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនក្តី គឺ ផ្សាយទូទៅទាំងអស់តែម្ដងអត់មាននិយាយចំពោះមេដាបេដាយន្តការណាមួយគឺអត់ទេណាអញ្ចឹងស្របមកថាការសូត្រយ៉ាងកេងនេះបើយើងចង់សូត្រគឺយើងគួរសូត្រពីដើមទៅมันគួរសូត្រកន្ទុយបន្តិចទេព្រោះយើងសូត្រកន្ទុយបន្តិចឲ្យទេវតាទៅប្រាប់ដំណឹងហ្នឹងបើយើងក៏បានទិសបន់ឲ្យផងហ្នឹងអត់បានទិសបន់ឲ្យគេផងហ្នឹងស្រាប់តែឲ្យទេវតាទៅប្រាប់ដំណឹងតែម្ដងអាហ្នឹងគឺអត់ត្រូវបែករឿងទេណាអត់ត្រូវបែករឿងទេ ណាហ្នឹងយើងសិក្សាឲ្យឲ្យយល់ទាំងអស់គ្នាទៅសិក្សាឲ្យយល់ខ្លួនឯងទៅកុំកុំបបាក់ជឿខ្ញុំណាថ្មសំដែង គឺសិក្សាឲ្យយល់ខ្លួនឯងបើយើងជឿគេសំដែងជឿគេក៏មិនទាន់ល្អដែរយើងសិក្សាឲ្យយល់ខ្លួនឯងអាពាក្យថាបតានមោទនីហ្នឹងបានន័យថាអ្នកទាំងពីរពីរសងខាងគឺតើតើអនុមោទនីទៅវិញទៅមកទេណាចង់និយាយពីគុណចាស់ធ្វើប៉ុន បតានុមោទនីគឺនិយាយពីរឿងអ្នកមកខាននោះអនុមោទនីទេតែរីឯអ្នកមកខាងទៀតគឺបតិវិញទេឧទាហរណ៍ថាគុណចាស់ខ្ញុំណាថ្ងៃនេះ ធ្វើបន់ណាដៃខ្ញុំណាប្រគេនបន់ដល់គុណចាស់គុណចាស់ខ្ញុំណាធ្វើបតិទានអ្នកវិយៈគុណចាស់អនុមោទនីទៅជាបតានុមោទនីវិយៈវិញអញ្ចឹងបតានុមោទនីធ្វើតែឯងហើយបតិទានអ្នកវិយៈក៏ធ្វើតែឯងដែរ ក្នុងក្នុងន័យហ្នឹងណាព្រោះខ្ញុំណាធ្វើហើយខ្ញុំណាប្រគៀនកូនចាស់ទៅជាបតិទានមយៈហើយកូនចាស់អនុមោទនាទៅជាបតានុមោទនាមយៈវិញអញ្ចឹងណាណាព្រោះមានន័យថាបតិទានមយៈយើងនិយាយស្រួលត្រាប់ថាចែកឲ្យគេ អ្នកចែកហើយបតានុមោទនាអ្នកទទួលអញ្ចឹងអ្នកចែកនិងអ្នកទទួលគឺមិនមែនមានន័យថាក្នុងនៃតែមួយទេគឺនៃពីរនៃអ្នកឲ្យនិងនៃអ្នកទទួលអញ្ចឹងណា មិនមានន័យថាអបត្តានុមតនាហ្នឹងត្រូវមានពីរនាក់អ្នកឲ្យក៏ឈ្មោះថា បត្តាអ្នកទទួលក៏ឈ្មោះថាបត្តាមិនមែនអញ្ចឹងទេណាណាអញ្ចឹងបានន័យថាបត្តិហ្នឹងយើងអ្នកធ្វើយើងអ្នកធ្វើយើងអ្នកធ្វើបានឲ្យឲ្យគេអឲ្យគេដល់ពេលគេទទួលឈ្មោះថាបត្តានុមោទនីបត្តាណាណាណាហ្នឹងហើយអ្នកទទួលឈ្មោះថាបត្តាអ្នកឲ្យអត់តាមណាអ្នកឲ្យប្រគេមានរបស់ឲ្យហើយអ្នកទទួលព្រមមានចិត្ត ទទួលបើអត់មានចិត្តទទួលទេអត់ទទួលទេអឺអាលក្ខណៈទទួលហ្នឹងវាមានលក្ខណៈពិសេសយ៉ាងម៉េចបានបានព្រះអង្គលោកផ្ដោតទៅលើបញ្ញកិរិយាវត្ថុទៅទៀន1000ហ្នឹងគាត់នឹងទទួលសោះតែមានអត្តន័យទូលំទូលាយយ៉ាងម៉េចទេកណាបើនិយាយពីរឿងអឺការទទួលនេះ គឺមានឧបការៈច្រើនមែនតើបើយើងនិយាយថាតបសួរមុនដែរតែមិនតអស់អា ណាធ្លាប់ទៅធ្លាប់សួរពីមុនមកណាហើយដែរដោយយើងនិយាយអំពីមនុស្សត្រេកអរជាមួយប៉ុនគេអនុមោទនាប៉ុនគេ បានឈ្មោះថាជាបណ្ឌិតទៀតបានឈ្មោះជាបណ្ឌិតទៀតណា ហើយក្រឹមតែអនុមោទនាប៉ុនពីគេនោះក៏ធ្វើឲ្យបុគ្គលដែលអនុមោទនានោះបានទៅក្រឋានសួគ៌ដែរណាដោយ សម្លាញ់បាសិកាវិសាខាជាដើមអញ្ចឹងហើយបើយើងនិយាយអំពី អ្នកដែលអស់ជីវិតទៅ ក្នុងលោកទៅកាន់លោកខាងមុខហើយនោះហើយបើបើអ្នកទាំងនោះឯងទៅកើតនៅក្នុង ទីរដ្ឋធៀបមានកំណត់ប្រែតដែលអាចអនុមោទនាបនបានណា បើសិនជាមិនបានធ្វើបត្តានុមោទនាទេគឺមិនអាចរួចផុតចាកអំពីប្រែតទេរស់នៅទៅលអស់កម្មពីវិរិយមិនដឹងជាតិណាឬអមិនដឹងថាកាប់ណាឬក៏មិនដឹងថាពេលណាមិនរួចទេក៏ប៉ុន្តែនៅពេលដែលពពួកប្រែតហ្នឹងធ្វើបត្តានុមោទនារយៈប៉ុនគឺបានរួចផុតអំពីកំណត់ប្រែតហ្នឹងទៅកើតជាទេវតាបានឃើញទេ ចឹងបានតែយើងសិក្សានៅក្នុងកម្ម12យើងសិក្សានៅក្នុងឧបខេតកកម្មចឹងឧបខេតកកម្មមានន័យថាកម្មដែលចូលកាត់ផ្ដាច់ចឹងលោកលើឧទាហរណ៍ដូចជាពួកប្រែតដែលអនុមោទនីបនអំពីពួកញាតឧទ្ទិសទៅឲ្យពីមនុស្សលោកនេះទៅអញ្ចឹងនៅ ពេលដែលអនុមោទនីបន បានសម្រេចណាពេលហ្នឹងគឺថាមហាកុសលដែលកើតឡើង ធ្វើបត្តានុមោទនីបយៈនឹងដើរតួជាឧបកិតកកម្មគឺកាត់ផ្ដាច់នៅវិបាកដែលជាផលរបស់អកុសលហ្នឹងលែងឲ្យផលនៅក្នុងកំណត់លែងឲ្យផលកើតជាប្រែទៀតអញ្ចឹងកុសលដែលដើរតួធ្វើឧបកិតកកម្មហ្នឹងឲ្យ ផលខ្លួនឯងឬក៏បើកឱកាសឲ្យដល់កុសលដតីឲ្យផល ធ្វើឲ្យបុគ្គលនោះទៅកើតជាទេវតាបានហ្នឹងវាជារឿងសំខាន់មែនតើបើយើងនិយាយថាសំខាន់គឺសំខាន់ណាស់ និយាយពីរឿងបាត់តានមុទនីហ្នឹងគឺជាតួកុសលសត្វសត្វតែម្ដងជាតួបនពិតពិតតែម្ដងបើសិនជាពុទ្ធចាអាហ្នឹងបើថាមហាកុសលវាទៅកាច់បំបាក់នៅអកុសល ត្រង់ចំណុចណាទៀតបានអឺមិនកាច់បំបាក់អកុសលទេគឺកាត់ផ្ដាច់នៅវិបាក ដែលជាផលរបស់អកុសលណាអឺបើយើងនិយាយថាសម្លាប់នៅ នាមរូបដែលជា ផលរបស់អកុសលហ្នឹងគឺផ្ដាច់ដោយអឺ យើងប្រើថាចោមានមានឱកាសទៅសម្លាប់គេផ្លន់យកទ្រព្យអញ្ចឹងទេណាអាហ្នឹងមហាកុសលពេលដែលចូលទៅកាត់ផ្ដាច់នៅផលរបស់អកុសលធ្វើឲ្យប្រែតហ្នឹងស្លាប់ពីប្រែតហ្នឹងទៅហើយកុសលបានឱកាសឲ្យផលទៅកើតជាទេវតាឬក៏កើតជាមនុស្សអញ្ចឹងទៅទេណាហ្នឹងយើងនិយាយអំពីកុសលហ្នឹងចូលទៅកាត់ផ្ដាច់នៅផលរបស់អកុសលណា ហើយដើរតួមួយទៀតគឺថាបៀតបៀនជាឧបបិលកកម្មគឺថាបៀតបៀនមិនអោយអកុសលបានឱកាសឲ្យផលបន្តទេណាមិនមិនអោយមិនអោយអកុសលបានឱកាសឲ្យផលបន្តទេ គឺកុសលចូលទៅបៀតបៀនអកុសលឲ្យមានកម្លាំងខ្សោយហើយកាត់ផ្ដាច់នៅវិបាកដែលជាផលរបស់អកុសលរួចហើយឲ្យ ប្រេសន្ធិដោយខ្លួនឯងឬមួយក៏បើកឱកាសឲ្យកុសល ដតីណាមួយដែលបុគ្គលធ្លាប់បានធ្វើ ឲ្យផលព្រះសន្ធិធ្វើព្រះសន្ធិក្នុងអកុសលវិបាកហ្នឹងវាមានកម្លាំងខ្លាំងណាស់ទៀតបានវាវាមិនព្រមអនុមោទនា នៅប៉ុនរបស់អ្នកតៃហ្នឹងវាខ្លាំងខ្លាយ៉ាងម៉េចមកទៅជារឹងខ្លាំងហ្នឹងអកុសលមិនមិនព្រមអីមិនព្រមអាហ្នឹងយើងចង់និយាយពីព្រមទទួលឧទាហរណ៍ថាមិនព្រមទទួលប៉ុនរបស់គេគេគេឲ្យប៉ុនណាបានថាយើងនិយាយពីមនុស្សអីយើងនិយាយពីមនុស្សណានិយាយមនុស្ស យើងអត់និយាយពីប្រែទេព្រោះប្រែគ្នាចង់តែអនុមោទនាប៉ុណ្្នឹងហើយបើតែគេឲ្យទៅដល់យើងមនុស្សយើងមនុស្សយើងដែលដែលយើងនិយាយពីអនុមោទនាគេបានអាហ្នឹងមកពីចិត្តនោះចិត្តនោះវាចិត្តអីចិត្តអកុសលបែបណាទៀតហ្នឹងយើងនិយាយពីចិត្តហ្នឹងវាចូលវាចូលប្រភេទចិត្តទាំងអស់អឺពេលខ្លះ វាជាប់តាក់ទងជាមួយនឹងលោភៈមូលចិត្តពេលខ្លះជាប់តាក់ទងមួយតោតៈមូលចិត្តពេលខ្លះជាប់តាក់ទងជាមួយមោហៈមូលចិត្តចុះណាពេលខ្លះជាប់តាក់ទងទៅជាមួយនឹងលោភៈមូលចិត្តហ្នឹងគឺ មានន័យថាលោភៈហ្នឹងវាកើតព្រមជាមួយនឹងទិដ្ឋិកើតព្រមជាមួយនឹងមិច្ឆាទិដ្ឋិយល់ឃើញថាអឺការធ្វើទៀនរបស់អ្នកដតីហ្នឹងវាអត់មានផលទេ មើលមើលដូចសប្តាហ៍យើងឃើញថាអ្នកខ្លះឃើញគេធ្វើទៀនហ្នឹងទៅធ្វើទៀនអត់អីអត់ប្រយោជន៍ធ្វើទៀនជាមួយអ្នកបួសគ្មាន បានបន់មានអីបើចង់បានបន់បានអីមិនក៏មិនយកទៅចែកអ្នកអត់ឃ្លានអ្នកអីនោះគេណាណាយើងធ្លាប់ឃើញពេលញាតិញោមកម្មវិធីបន់ចែកអំណោយមួយឆ្នាំម្ដងអញ្ចឹងនេះទេគេគេតែកាត់តរូបភាពអីដាក់អ្នក ខ្វាត់អត់ឃ្លានជាមួយរូបប្រសងអីមានចង្ហាត់មកមកសាលាឆាន់មកអង្គអីក៏មានដែរដូចនៅ ក្រៅប្រទេសអីចឹងវត្តថាតែមួយអង្គឯងអញ្ចឹងយឹកញោម100 200នាក់ទៅម៉េចចានយ៉ាងតិចក៏50ចានដែរបើអញ្ចឹងវាច្រើនអញ្ចឹងទៅទៅកាត់តដាក់អញ្ចឹងទៅ ថាធ្វើប៉ុនលងងធ្វើនៅណាមិនអោយអ្នកក្រអ្នកអីបរិភោគអីបានប៉ុនមកអីគេទេអាហ្នឹងគឺបុគ្គលហ្នឹងមិនអាចទៅអនុមោទនីប៉ុនគេទេ ព្រោះអីព្រោះលោភៈហ្នឹងកើតទៅជាមួយនឹងអឺមិឆរធិយល់ខុសណាយល់ខុសថាគេធ្វើបុណ្យមួយប្រសងហ្នឹងដូចថាវាអត់ល្អណាហើយថាគេល្ងងអត់ត្រេកអរពីគេទេហើយមួយទៀតវាតេតងទៅជាមួយនឹងលោភៈដែលកើតជាមួយមានអ្នកប្រកាន់ប្រកាន់ខ្លួនទៅណាដោយការប្រកាន់ខ្លួនដោយការលើកតម្កើងខ្លួនឯងនៅខ្លួនឯង ក៏ចេះធ្វើដែរមិនចាំបាច់ទៅអនុមតនាបនពីគេទេអ្នកខ្លះគឺគិតចឹងទៅទៀតគិតថាខ្លួនឯងក៏ចេះធ្វើបនទៅមិនចាំបាច់ទៅអនុមតនាបនពីគេទេអឺអាហ្នឹងវាអញ្ចឹងក៏មានដែរអើពេលខ្លះវាតេតោជាមួយនឹងតោសមូលចិត្តអត់ពេញចិត្តជាមួយគេធ្វើណាដោយសថៃពិឡាពិឡាលបច្ចៈកសថៃអញ្ចឹងណាដែលហៅសថៃជើងឆ្មាហ្នឹងឃើញអាបាសក់ហ្នឹងគាត់ ដល់បកគោប្រកាសដល់អ្នកនគរថាអូបានសពបានតិកាអ្នកមានសេចក្តីជ្រះថ្លាអាចចូលរួមធ្វើបុណ្យជាមួយខ្ញុំបានថ្ងៃស្អែកខ្ញុំនិមន្តព្រះសម្មាសម្ពុទ្ធព្រះវិខុសង្ឃមកថ្វាយទានអ្នកណាចង់និមន្តមួយអង្គពីរអង្គបី អង្គ5អង្គ10អង្គឬក៏មកថ្វាយទានរួមនេះក៏បានដែរមានអីលោកសថីហ្នឹងខឹងរបស់យីចុះអាគាត់នេះព្រោះវាមានត្រឹមប៉ុណ្ណឹងវាធ្វើប៉ុណ្ណឹងទៅចាំបាច់ដល់របបគេធ្វើស្អីហ្នឹង ណាដល់ទៅខឹងគេហើយតេះឌីគេទៀតអានោះបើកើតជាមួយតោសាក់មូលចិត្តទេណាហ្នឹងណាកើតជាមួយតោសាក់មូលចិត្តអត់ពេញចិត្តទៅជាមួយនឹងគេដឹកនាំធ្វើបទនោះទេហ្នឹងគឺបរិខៈនឹងថ្នាក់ថ្នាក់ហើយដល់ទៅពេលគេទៅដល់ផ្ទះរបស់ខ្លួនគិតថាអីបើមិនដាក់ខ្លះទេ មិនកើតបែបមិនសមទេព្រោះអីជាសទ្ធិទាំងមូលហើយបើមិនចូលរួមបន់គេខ្លះគេតេះឌីលហើយ តែទាសថៃនឹងក៏មានទ្រព្យសម្បត្តិប៉ុណ្ណឹងគ្រាន់តែធ្វើប៉ុនតិចបន្តួចក៏មិនហ៊ានធ្វើអញ្ចឹងក៏ច្បិចយករៀបដៃ3នេះច្បិចអង្គបន្តិចច្បិចស្អីស្អីតិចតិចតិចតិចនេះហើយចាក់ប្រេងសណ្ដែកអីតិចតិចទៅហ្នឹងគេថាសថៃជើងឆ្មាព្រោះតែយករៀបដៃ3ច្បិចរបស់ដាក់មិនហ៊ានច្បិចមករៀបដៃ5ទេព្រោះខ្លាចអស់ច្រើនហើយចេញច្បិចដល់3បានហើយអឺច្បិចដល់3ទៅអស់តិចតែអា5នោះអស់ច្រើនណា អញ្ចឹងក៏គេឲ្យនាមថាសទ្ធិជើងឆ្មាអញ្ចឹងទៅដូចជើងឆ្មាអញ្ចឹងទៅអញ្ចឹងតោសៈកើតឡើងហ្នឹងណាតោសៈកើតឡើងធ្វើឲ្យអឺអត់អនុមោទនាបុណ្យពីគេទេចឹងណាខឹងគេធ្វើទៀតហើយពេលខ្លះកើតជាមួយមហាមូលចិត្តចឹងកើតជាមួយមហាមូលចិត្តហ្នឹងគឺកើតទៅជាមួយនឹងការសង្ស័យយេ គេធ្វើបន់គេបានបន់យកឯងមិនបានធ្វើអនុមោទនាបន់ពីគេបានបន់ដែរឥឡូវទៅជាកឹកការសង្ស័យទៅវិញអញ្ចឹងក៏មិនអាចអនុមោទនាបន់ដែរអញ្ចឹងរឿងការដែលមិនអនុមោទនាបន់ពីគេហ្នឹងពេលខ្លះបុគ្គលហ្នឹងកើតលោភៈមូលចិត្តដែលប្រព្រឹត្តទៅជាមួយមិឆតិធិឬក៏ប្រព្រឹត្តទៅជាមួយនមាននេះអើពេលខ្លះកើតជាមួយទោសៈមូលចិត្តអើពេលខ្លះទោសៈមូលចិត្តកើតឡើងពេលខ្លះមោហៈមូលចិត្តកើតឡើងអញ្ចឹងយើងគិតអំពីអឺ ចិត្តរបស់បុគ្គលនោះតើมันអនុមោទនាហ្នឹងគិតគិតយ៉ាងម៉េចណាគិតគិតយ៉ាងម៉េចអញ្ចឹងបានយើង អាចវិនិច្ឆ័យបានយើងมันអាចវិនិច្ឆ័យទៅតាមអឺចិត្តរបស់យើងថាត្រូវទាំងអស់ទេព្រោះអ្នកនោះគាត់គាត់ធ្វើបន់គាត់មិនយល់ខុសទេគាត់ដឹងតែធ្វើបន់បានបន់ហើយក៏ប៉ុន្តែគាត់អត់ពេញចិត្តអត់ពេញចិត្តជាមួយគេអាហ្នឹងយើងមិនអាចថាគាត់នឹងមានមិច្ឆាទិដ្ឋិទេ គឺគាត់មានតោសៈចិត្តកើតឡើងឃើញទេគឺណាអ្នកខ្លះទៀតអត់មានលោភៈចិត្តកើតអត់មានតោសៈចិត្តកើតប៉ុន្តែមោហៈនោះវាសង្ស័យនោះទៅវិញណាអញ្ចឹងអ្វីដែលចង់និយាយជាក់ស្ដែងគឺថាហេតុអីបានជាអ្នកដតីឬក៏អ្នកបុគ្គលដែលមិនអនុមោទនាបុណ្យពីគេព្រោះហេតុអីព្រោះចិត្តអីព្រោះកិលេសខណៈណាហ្នឹងវាតាកតងទៅជាមួយនឹងលោភៈមូលចិត្តឬក៏តោសៈមូលចិត្តឬក៏មោហៈមូលចិត្ត ដែលកើតនៅក្នុងសន្តានរបស់បុគ្គលរបស់ឯងទៀតហ្នឹងគឺប្រកេនប៉ុណ្ណឹងចាណាបាទដល់ពេលបុគ្គលដែលត្រេកអអនុមោទនាពីគេបាន ក្នុងហ្នឹងវាវាកើតជាមួយនឹងមហាកុសលប្រមាណទួងឬក៏មកវាណាអឺវាវាកើតជាមួយនឹងចិត្តសឹកអីខ្លះទៀតក្នុងពេលដែលត្រេកអអនុមោទនាបុណ្យរបស់អ្នកតៃណា ណាយើងនិយាយពីចិត្តសឹកយើងគិតទៅតាមមហាកុសលនេះមួយនេះមួយដែលត្រូវកើតចឹងណាព្រោះយើងដឹងហើយថាសោភណចិត្តស័តមាន25យើងនិយាយពីចិត្តស័តដែលល្អណាណាទេតែចិត្តស័តដែលល្អនេះមិនមែនកើតម្ដងតែ25ទេណាយើងត្រូវគិតទៅតាម និច្ចតយោគីចិត្តសឹកនិងអនិច្ចតយោគីចិត្តសឹកទៀតយល់ណាឬក៏យើង គិត អំពីសាធារណចិត្តសឹកនិងអសាធារណចិត្តសឹកទៀតដូចជាយើងនិយាយអំពីចិត្តសឹក25ដែលយើងហៅអសរភណៈចិត្តសឹកចិត្តសឹកដែលល្អដែលកើតជាមួយមហាកុសលចិត្ត8តាមសំគួរតាមសំគួរហ្នឹងគឺមាន19ខាងដើមនោះទៀងតែកើតតែម្ដង 19ទាំងទីយើងហៅថាសោភណៈសាធារណចិត្តសិទ្ធិចាប់ពីលេខរៀងទី1ដល់លេខរៀងទី19ហ្នឹងយើងរាប់តាំងពីសទ្ធាសតិហេរិអត្តបៈអលោភៈអតោសៈតត្រមចិត្តតា កាយបសទ្ធិចិត្តបសទ្ធិរហូតដល់កាយុជុកតាចិត្តតុជុកតាទី19ហ្នឹងគឺណាមួយគឺថាពេលឯកើតឡើង គឺកើតទាំង19តែម្ដងអាហ្នឹងយើងនិយាយពីសោភណៈសាធារណៈចិត្តសិទ្ធិ ណាចំណែកអេសពណៈចិត្តសឹក3ទៀតដែលហៅថាវិរតិសម្រាប់លោកយៈកុសលនេះមិនដែលកើតម្ដង3ទេអត់ដែលកើតព្រមគ្នាបានទេបើសិនជាមួយណាកើតពីរទៀតគឺអត់ណាព្រោះมันអាចកើតព្រមគ្នាបានដោយសារអីដោយសារមានអារម្មណ៍ខុសគ្នាដូចជាសមាអឺកម្មន្តៈសមាវេចាសមាកម្មន្តៈសមាជីវៈសមា វាចាពេលដែលកើតឡើងមានអារម្មណ៍ដតីអំពីសមាកមន្តៈអំពីសមាជីវៈហើយសមាអាជីវៈក៏ដោយ សមាកមន្តៈក៏ដោយពេលដែលកើតឡើងមានអារម្មណ៍ផ្សេងអំពីសមាវេចាអញ្ចឹងវិរតិចិត្ត3មិនដែលកើតព្រមនេះទេសម្រាប់លោកយៈកុសលគឺមហាកុសលដែរហើយអបមញ្ញាពីរដូចគ្នាទាំងករណានុមុតិតានេះ ករណាមានសេចក្តីសុខករណាមានសេចក្តីទុក្ខរបស់សត្វជាអារម្មណ៍ដែលហៅថាទុក្ខតសតបញ្ញត្តិមាននៅទុក្ខតសតបញ្ញត្តិគឺសេចក្តីទុក្ខរបស់សត្វមកជាអារម្មណ៍អេមុទិតាមានសេចក្តីសុខរបស់សត្វមកជាអារម្មណ៍អញ្ចឹងធម៌ពីរហ្នឹងគឺអត់ដែលកើតព្រមទេជានានាកតិជាចិត្តសត្វទៅមានន័យថាបើសិនជាករណាកើតមុទិតាអត់កើតទេបើមុទិតាកើតករណាអត់អត់កើតទេឧទាហរណ៍ដូចគុណចាស់ឃើញឃើញគេ ទុកលំបាកឃើញសัตว์ទុកទុកលំបាកអីចឹងណាពេលហ្នឹងគឺអត់មានមុទិតាទេប៉ុន្តែមានករណាមានករណាគឺអាណិតអាណិតហើយពេលគាត់ចាស់ឃើញគេមាន បានឃើញគេរនអត់សក់អាណិតគេទេគឺអត់អាណិតទេអត់ទេគឺមានមុទិតាត្រេកអរមើលគេវិញគេណាត្រេកអរជាមួយគេសក់វិញអញ្ចឹងធោះពីរទៅពេលខ្លះបើកើតសេចក្តីតណែនទេកណា ពេលខ្លះប្រកាសជាមួយនឹងសេចក្តីចំណែនវាមិនតែអមមួយគេគេចំណែនទៅគេវិញចំណែនអាហ្នឹងជារឿងតោសាក់ផ្សេងដែរអ៊ីសាក៏មកតោសាក់ផ្សេងដែរចឹងបាទចំណែនហ្នឹងអាហ្នឹងអ៊ីសាជារស័ព្ទក៏មកតោសាក់ណាខុសគ្នាអញ្ចឹងទៀតអញ្ចឹងយើងនិយាយអំពីខាងល្អនេះសិនពេលណាដែលយើងនិយាយពីសពនិច្ច75 5ខាងចុងហ្នឹងគឺយើង ត្រូវវេញញែកតែបើ19ខាងដើម អព6ខាងចុងណា5 6ខាងចុងយើងត្រូវវិនិច្ឆ័យទៅតាមទៅតាមសំគួរនៅពេលដែលកើតតែយើងនិយាយពី19ខាងខាងដើមនេះគឺដឹងតែកើតព្រមគ្នាហើយណាកើតព្រមគ្នាហើយព្រោះយើងនិយាយអំពីខាងចុង6នោះដោយបញ្ញាអញ្ចឹងបញ្ញាបើមហាកុសលកើតឡើង ជាញ្ញនវិបយុទ្ធអត់មានបញ្ញាទេតើមហាកុសលញ្ញនសម្បយុទ្ធអត់មានបញ្ញាអញ្ចឹងណា ណាអញ្ចឹងបានពេលដែលយើងវែកញែកពេលយើងវែកញែកអឺពេលដែលយើងវែកញែកនៅក្នុងមហាកុសល78គឺយើងត្រូវវែកញែកទៅតាមភាពជាក់ស្ដែងឧទាហរណ៍ថាមហាកុសលចិត្តដងទី1កើតឡើងមានចិត្តស័ក្តិ38ក្នុងនោះមានអញ្ញាសមាណចិត្តស័ក្តិ13សោភណចិត្តស័ក្តិ25 ដល់គ្រាន់តែជាចំនួនទេតែគ្រាន់តែជាចំនួនទេតែជាស្ដែងគឺមិនមែនកើត38ហ្នឹងទេមិនមែនកើតទាំងអស់ណាទេណាជាស្ដែងយើងត្រូវគិតថាឧទាហរណ៍ដូចជាមហាកុសលកើតឡើង ស្ដាប់ធម៌អញ្ចឹងស្ដាប់ធម៌ពេលនេះអញ្ចឹងអញ្ចឹងនៅពេលហ្នឹងយើងនិយាយអំពីអញ្ញសមាណាចិត្តសឹក13ណាយើងនិយាយពីអញ្ញសមាណាចិត្តសឹក13យើងថាអឺ ឥឡូវយើងយើងនិយាយត្រង់ត្រាប់ថាកើតទាំងអស់ចាស់តែយើងទៅវែងញែកជាមួយនឹងសពណៈចិត្ត25នោះបើកើតឡើងជ្រះថ្លាក្នុងការស្ដាប់ពធវិរតិ3ក៏អត់មានអបមញ្ញា2ក៏អត់មានដែរឃើញទេវិរតិ3អត់មានទេអបមញ្ញា2អត់មានគឺអត់បដ ாய் ចឹងអត់ដោយស្វ័យប្រវត្តិបដ ாய் ហេតុអីមិនថាអត់ ព្រោះមហាកុសលកើតឡើងមានសម្លេងប្រធមមកជាមកជាអារម្មណ៍ជាអារម្មណ៍ណាអញ្ចឹងយើងនិយាយពីវិរតិដូចសមាវាចាកើតឡើងវាចាការនិយាយកុហកគឺមានសัตว์នៅសងខាងមកជាអារម្មណ៍ឯនោះវិញនេះណាអឧទាហរណ៍មួយទៀតដូចជាសមាកមន្តៈការងារទៅត្រូវវាចាការសម្លាប់សត្វមានជីវិតមកជាអារម្មណ៍មកទេវាអត់តាកតងជាមួយនឹងមានប្រធមមកជាអារម្មណ៍ទេ អញ្ចឹងបានត្រូវអត់ដោយស្វ័យប្រវត្តិតែម្ដងដូចជាអបមញ្ញាអញ្ចឹងមុទិតាករណមុទិតាមុទិករណកើតឡើងមានសេចក្តីទុករបស់សត្វជាអារម្មណ៍ចុះសំលេងធัวនោះមានសេចក្តីទុកឯណាអត់មានទេអត់មានសេចក្តីទុករបស់សត្វទេអមុទិតាត្រេកអរជាមួយនឹងសេចក្តីសុខរបស់សត្វរីឯសំលេងធัวមិនមែនជាសេចក្តីសុខរបស់សត្វទេអញ្ចឹងបានពេលដែលមហាកសលកើតឡើងក្នុងការស្ដាប់ធัวគឺវិរតិ3ក៏គ្មានអបមញ្ញា2ក៏អត់ ណាហើយបញ្ញានឹងយើងគិតតាមទៀតបើសិនជាអ្នកស្ដាប់នឹងយល់ឬក៏មានបញ្ញានឹងយើងថាមហាកុសលមានបញ្ញាដែរប៉ុន្តែបើសិនជាអ្នកស្ដាប់នឹងឯងអត់មានបញ្ញាទៀតអានឹងត្រូវវាបញ្ញាទៀតអានឹងគឺយើងត្រូវគិតតាមនឹងទៅអញ្ចឹងបើយើងគិតថាចុះមហាកុសលកើតឡើងតើមានចិត្តសឹកដែលជាសពណៈកើតឡើងប្រមាណអានឹងយើងត្រូវគិតទៅតាមមហាកុសលនីមួយនីមួយហើយយើងត្រូវគិតទៅតាមមហាកុសលដែលកើតឡើងតើមានអ្វីជាអារម្មណ៍ឃើញទេ ប្រព្រឹត្តទៅនៅក្នុងទានបយៈឬក៏ប្រព្រឹត្តទៅនៅក្នុងសៃលបយៈឬក៏ប្រព្រឹត្តទៅក្នុងភាវនាបយៈឬក៏អបច្ចយណៈឬក៏វយវចៈបតិទានបតានុមតនេធម្មទេសនា ធម្មសវណៈទៅធុបជុកម្មៈគឺយើងត្រូវចែកទៅតាមភាពជាស្ដែងយើងមិនអាចនិយាយសរុបសរុបទាំងអស់បានដែរណាណាដូចជាបតនមោទនីហ្នឹងបើសិនជាពេលខ្លះវាកើតឡើងជួនឯងវាមិនមែនកើតចំមហាកុសលទី1ណាទេណាពេលខ្លះវាកើតអាពើចុងក្រោយ មាន8ដួងណាមួយណាណា8ដួងណាមួយ ដែលកើតឡើងនៅក្នុងបតិអបតានមតនីហ្នឹងដែរណាអូខេអរគុណទេយើងដល់ម៉ោងទេអរគុណចំពោះអរគុណចាស់ដែលបានសម្ដែងអង្គឯងណាណាអត់បញ្ហាទេអត់បញ្ហាបញ្ហានៅអង្គឯងអង្គឯងប្របីយ៉ាងណាសួរបញ្ហាប្រហែលមកក៏ឆ្លើយអត់អត់បញ្ហាអត់បញ្ហាទេ បញ្ហាអស់អូខេចឹងណាសូមអរគុណតាគុណចាស់ជូនជូនពរគុណចាស់មានបញ្ជនភាសាយឺនយូរពោះចាពួកកំណើតបឺស្ដេហើយនឹងចម្រើនបញ្ជនគុណចាស់ហ្នឹងពួកកំណើតយកគេច្រឡំអឺណាជូនពរឲ្យគុណចាស់មានសុខភាពល្អអាយុយឺនយូរវឌ្ឍនាយនាបានដោយសេចក្តីប្រាថ្នាសូមអរគុណទាំងសូមបាយគុំលានសូមប្រគិនពោដូចគ្នាដែរតែប្រគិនពោថ្ងៃកំណត់តែកន្លងទៅហើយដូចគ្នាដែរបញ្ជនណាបាទទូទៅអរគុណសុខភាពល្អបាយគុំទាំង Nè.